មានរឿងមួយខ្ញុំនិយាយមកដល់ម៉ោងនេះរបបខ្ញុំនិយាយខ្ញុំអាចនិយាយបានសម្ដេចក្លាហើមនៅចាំទេកុំអីសចម្រុងដែលជាប្រធានគណៈកម្មការនីតិកម្មអាប្រធានគណៈកម្មការសភារាល់ថ្ងៃជាសមាជិកសភារាល់ថ្ងៃកុំអីត្រូវចាប់ខ្លួនដោយតុលាការពោធិ៍សាត់ហើយក ចាំបានទេពេលហ្នឹងគឺបានតកៃថាពេលហ្នឹងបើខ្ញុំស្ដាប់សម្ដេចកលាហោមពេលហ្នឹងហើយសម្ដេចកលាហោមក៏ជឿទៅតាមអនុខេមម្នាក់សចម្រុងត្រូវចាប់ខ្លួនបាត់ទៅហើយហើយផ្ទេសមត្ថកិច្ចមកតឡាការខេត្តពោធិ៍សាត់ ប៉ុន្តែខ្ញុំបានការពារសច្ចធម៌មួយដែលមានរយៈពេលលើសកាលនោះដូចជាទង់2000 7 2008មុនមុន2008អញ្ចឹងខ្ញុំដឹងរឿងរ៉ាវរបៀបហ្នឹងខ្ញុំ ចេញអនុក្រឹតដកអនុខេតមួយនោះចេញមកក្រោយមកឃើញនេះសចម្រុងមិនត្រឹមតែរសាបានទួនាទីជាអភិបាលរងខេត្តប្រទេសមានជ័យទេត្រូវបានបញ្ជូនទៅធ្វើអភិបាលខេត្តកចេះរហូតចូលនិវត្តន៍ហើយទៅជាសមាជិកសភាឥឡូវគឺជាប្រធានគណៈកម្មការមួយរបស់សភា ចឹងបើសិនជាពេលហ្នឹងខ្ញុំអនុវត្តទៅ តាមការចង់បានរបស់អនុខេតម្នាក់ឆ្លងកាត់តាមសំណើរបស់សម្ដេចកលាហោមសចម្រុងជាប់គុកតាំងពីពេលនោះជាប់គុកតាំងពីពេលនោះរឿងអនុខេតម្នាក់ហើយពេលហ្នឹងគឺមានច្បាស់មើលក្នុងលិខិតនេះខ្ញុំមិនប្រកទីចុងបំផុតខ្ញុំចេញសក្តិសម្ដេចដោយខ្លួនឯង ព្រោះអនុក្រឹតវាស្ថិតនៅថ្ងៃរបស់នាយករដ្ឋមន្ត្រីដកអនុខេតនឹងចេញមួយដកដកអនុខេតនឹងចេញមួយ អាទឹកវាថ្លាអនុខេតនឹងចាក់តែទឹកល្អចូលមកមើលអីអត់ឃើញបំផន់ដល់រដ្ឋមន្ត្រីមហាផ្ទៃប៉ុន្តែមិនបំផន់បានដល់នាយករដ្ឋមន្ត្រីទេដល់នាយករដ្ឋមន្ត្រីចឹងបាននេះជាបទពិសោធន៍បទពិសោធន៍ បើសិនជាពេលហ្នឹងខ្ញុំចុះហត្ថលេខាយល់ព្រមឲ្យចាប់ខ្លួនសចម្រុងដោយផ្ទេរសមត្ថកិច្ចពីប្រទេសមានជ័យមកមកពោធិ៍សាត់តឡាការខេត្តពោធិ៍សាត់សចម្រុងជាប់គុកតាំងពីពេលនោះ មិនមែនសចម្រុងកំពុងធ្វើសមាជិកអចិន្ត្រៃយ៍សភា និងជា ប្រធានគណៈកម្មការរបស់សភានេះ ខូចមន្ត្រីមួយចោលទៅទេដោយសារតែការញុះញង់របស់លោកខេតម្នាក់លោកខេតម្នាក់អាហ្នឹងគឺជារឿងពិតហើយខ្ញុំនិយាយជាមួយនឹងមុខអ្នកទាំងអស់គ្នារាប់ទាំងសម្ដេចក្លាហោបដែលធ្វើសំណើមកខ្ញុំនៅពេលនោះចឹងបានយើងធ្វើការអ្វីក៏ដោយត្រូវមានយុទ្ធធម៌ត្រូវគ្រប់ស្រាប់ឲ្យគ្រប់ជោគជ្រោយ អារឿងចាក់រុកញុះញង់នេះ គឺកុំឲ្យសោះយកកុំយកបែរខ្លួនសោះកុំយកបែរខ្លួនគ្រោះថ្នាក់ណាស់ហើយមិនគួរទេមិនគួរចង់បានកន្លែងគេ ហើយទៅចាក់រុកថាអ្នកនឹងមិនល្អអ្នកនឹងមិនល្អជួនកាលអ្នកខ្លះថាច្បាយខេតនេះអត់ល្អ បានខ្ញុំសួរថាបើអ្នកនឹងមិនល្អអ្នកណាល្អទៀតអ្នកខ្លះថាហ៊ុនសែនអត់ល្អទេអើបើហ៊ុនសែនមិនល្អអ្នកណាល្អទៀតអាហ្នឹងនិយាយចឹងខ្ញុំមិនល្អចំពោះមុខពួកអាក្រក់តែប៉ុណ្្នឹងទេតែខ្ញុំល្អចំពោះមុខអ្នកដែល ធ្វើអំពើល្អខ្ញុំគឺជាសត្រូវរបស់ពួកពួកដែលចង់បំផ្លាញជាតិតែប៉ុណ្្នឹងព្រោះខ្ញុំជាអ្នកបក្រាបវាអាពតក៏វាជេរខ្ញុំសោមខ្ញុំព្រោះខ្ញុំអ្នកព្រួលវា រំលាយអង្គការចាត់តាំងនយោបាយនយោធាក៏ដោយសារស្នាដៃរបស់ហ៊ុនសែនដែលមានការគ្រប់គ្រងពីប្រណិប័តកទាំងអស់ នៅទូទាំងប្រទេសអ្នកណាក៏ដោយឲ្យតែគ្រប់គ្រងនយោបាយជ្រះជ្រះគឺជាប្រតិបត្តិកនៃនយោបាយជ្រះជ្រះមិនមែនមានតែប្រមាណអ្នកនោះទេបងប្អូនអតីតកម្លាំងខ្មែរក្រហមក៏ជាប្រតិបត្តិកនៃនយោបាយជ្រះចឹងចំណុចនេះខ្ញុំគួរតែ5ផ្ញើបងប្អូនយើង ក្តាប់បញ្ហាឲ្យជាប់ហើយសូមកុំឲ្យមានការបំភ្លៃបោកប្រាស់ហើយសូមឲ្យមន្ត្រី នានារំលឹកខ្លួនឯងថា បើទៅជួបចេះត្រូវចាំខ្ញុំតែងតែកត់សង្កល់មនុស្សហ្នឹងបើមកជិតយើងនិយាយដើមអ្នកដតី ពេលទៅជួបអ្នកដតីនិយាយដើមពីយើង ច្បាស់ណាស់រឿងនេះខ្ញុំប្រកាសក្នុងចិត្តរឿងកន្លែងហ្នឹងហើយប្រហែលចាប់ពីពេលនេះទៅគ្មានអ្នកណាយករឿងអ្នកដតីមកមកនិយាយប្រាប់ខ្ញុំនិយាយដើមគេទេហើយចេះរកវិធីនិយាយទៀតណា ផលិតផលពីសហរដ្ឋអាមេរិកមក P-Bound ឯកទេសព្យាបាលលេខ1សន្លាក់ឆ្អឹងក្រពះពោះវៀនរ៉ាំរ៉ៃឈឺចង្កេះឈឺក្នុងអាងត្រគាកក្រហាយបាត់ដៃបាត់ជើង បញ្ជាទិញឥឡូវនេះ មានបញ្ចុះតម្លៃពិសេសរហូតដល់40%សូមទំនាក់ទំនង096និង097 96 96 667និង092 96 96 67